បាទយើងត្រូវទាញយករូបភាពដើម្បីយកមកកាត់បានអញ្ចឹងចូលមើលតាមហ្នឹងបាទចូលយករូបហ្នឹងមកហើយយើងជ្រើសរើសយក all ហើយយើងជ្រើសរើសរូបភាពមួយណាដែលយើងចង់បានបាទអញ្ចឹងយើងជ្រើសរើសយករូបភាពហ្នឹងមកយកមកដើម្បីកាត់បាទនេះអញ្ចឹងយើងជ្រើសរើសយករូបភាពបានហើយយើងទីវាអូខេបាទនេះគឺជារូបភាពដែលយើងទាញមកយើងមើលគិតថាកន្លែងហ្នឹងអត់ចង់បានវាបាំងដៃអញ្ចឹងយើងកាត់វាទៅបាទ ចឹងមើលតាមនៅក្នុងការណែនាំហ្នឹងទៅបាទមានចុចចំណុចកណ្ដាលហ្នឹងអញ្ចឹងដើម្បីយើងចុច space វាមួយដើម្បីយើងចង់កាត់វាដំណឹងអូខេអញ្ចឹងយើងចុចកាត់វាទៅបាទរួចរាល់អញ្ចឹងយើងមើលទៅទៀតបាទគិតថាចំណុចណាដែលយើងចង់បានទៀតបាទអញ្ចឹងយើងចូលបទចម្រៀងដើម្បីវាបាត់ភ្លេងមកបាទ ចឹងបាទអញ្ចឹងយើងលឺពេកអញ្ចឹងយើងទៅថយប័ណ្ណវិលខ្លះថយទៅលឺខ្លះមកបាទយើងយកតាមប្រមាណ44ហ្នឹងមកហើយយើងគិតអូខេដែរបាទអញ្ចឹងប័ណ្ណវិលយើងវាអត់ទៅលឺទេបាទអញ្ចឹងយើងមើលយើងអត់ទៅលឺខ្លាំងខាតដល់លឺទេបាទអូខេអញ្ចឹងយើងជ្រើសរើសតាមហ្នឹងមកបាទអញ្ចឹងអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe ផងបាទ